بسم الله الرحمن الرحيم الحمد لله رب العالمين نحمده تعالى ونستعينه ونستغفره ونعوذ بالله من شرور أنفسنا ومن سيئات أعمالنا من يهده الله فلا مضل له ومن يضلل فلا هادي له وأشهد أن لا إله إلا الله وحده لا شريك له وأشهد أن محمدا عبده ورسوله أما بعد السلام عليكم ورحمة الله وبركاته الحمد لله បងប្អូនជាទីគោរពថ្ងៃនេះគឺយើងបានជួបគ្នាជួបមេម្ដងទៀតចឹងថ្ងៃនេះផងដែរគឺយើងនៅលើកឡើងនៅហាឌីសសៀមដដែលពាក់ព័ន្ធទៅនឹងការបួសហើយ ប្រធានបទនៅថ្ងៃនេះគឺយើងនឹងលើកឡើងនៅហាឌីសថាតើមានជំនុបបួសបានដែរឬទេណាប្រធានបទយើងថ្ងៃនេះគឺអ្នកដែលមានជំនុបហើយបួស ចឹងពាក់ព័ន្ធទៅនឹងមាសាឡានេះគឺយើងមានហាឌីសថ្ងៃនេះគឺហាឌីសអាយសារ៉ាឌីយ៉ាឡោះអានហាហើយនឹងហាឌីសអ៊ុំសាឡាម៉ា وعن عائشة وأم سلمة رضي الله عنهما أن النبي صلى الله عليه وسلم كان يصبح جنبا من جماع ثم يغتسل ويصوم متفق عليه حديث أمبي عائشة هنن أم سلمة رضي الله عنهما បានបញ្ជាក់ថាពិតណាស់នប៊ីសល្លោះអាឡៃសាឡាំកានយុសបិហជូនូបានមិនជីម៉ានប៊ីសល្លោះអាឡៃសាឡាំគាត់ចូលដល់លោកទូសុបោះទាំងដែលមានជំនប់ុំមកយកតេស៊ូលូវយសូមបន្ទាប់មកគាត់មួយទឹកហើយគាត់បួសចឹងនៅក្នុងអាឌីសនេះគឺបញ្ជាក់ថារ៉ាស៊ូលឡោះសល្លោះអាឡៃសាឡាមមានជំនុបហើយគាត់បួសណាមានជំនុបហើយគាត់បួស ដោយសារតែយើងដឹងហើយថាបួសគឺចាប់ដើមបំពេញកាតព្វកិច្ចបួសហ្នឹងមុននឹងសាឡាត់សុបូបានថាមុនមុនគេអាដានមានថាពេលត្រឹមអាដានទៅឈប់អញ្ចឹងណាយ៉ាហើយពាក្យថាកាណាអឺកាណាយុសវិហូមានថាជាញឹកញាប់ជាទូទៅជាញយដងអីចឹងទៅខ្មែរយើងគាត់ថាមានថាមិនមែនជាដរាបទេក៏ប៉ុន្តែ ភាគច្រើនឬក៏ច្រើនដង ដែលនប៊ីសឡោះអាឡៃសាឡាំមានយុនុបណាយុនុបពាក្យថាយុនុបនេះគឺសំដៅទាំងប្រុសស្រីឬក៏ចង់និយាយថាយុនុបនេះគឺឯកវចនៈពហុវចនៈគឺគេនិយាយយុនុបដូចគ្នាដូចជាអល់ឡោះនិយាយក្នុងកូរ៉ានថាវ៉ៃអ៊ីនគុនទុមយុនុបានហ្វាតាហារូប្រសិនបើអ្នកទាំងអស់គ្នាមានយុនុបចូលឲ្យសម្អាតខ្លួនចោះអញ្ចឹងនេះគឺជា អឺហាឌីសដែលបញ្ជាក់អំពីអឺទង្វើឬក៏ការ អនុវត្តរបស់នប៊ីសល្លោះអាឡៃសាឡាំតើអ្វីដែលហៅថាជុនុបនៅក្នុងហាឌីសគឺបានបញ្ជាក់ថា នៅក្នុងអឺហាឌីសគឺបញ្ជាក់ថានប៊ីសល្លោះអាឡៃសាឡាំជុនុបមានជាម៉ាតែពាក្យថាជុនុបមានន័យថាម៉េចពាក្យថាជុនុបនេះគឺអឺអ្នកដែលជុនុបនោះជាអ្នកណាអ្នកណាជាអ្នកដែលមានជុនុបហ្នឹងគឺ អ្នកដែលបានរួមដំណេកជាមួយនឹងភរិយាជាមួយនឹងប្រពន្ធទោះបីជាវ៉អ៊ីឡាំយ៉ាន់ស៊ីលទោះបីជាអត់ទាន់សម្រេចណាអត់ទាន់សម្រេចបញ្ចេញទឹកកាមក៏ដោយអោអានហ្សាឡាវ៉អ៊ីឡាំយូយ៉ាមៈឬក៏អ្នកដែលធ្វើឲ្យចេញទឹកកាមទោះបីជាអត់រួមរយៈក៏ដោយក៏គេហៅថាមានជំនុបដែរ فإن حصل جماع وإنزال فهو جنب من وجهين បើសិនបើ ទាំងរួមដំណេកហើយមានចេញទឹកមនីទៀតនោះអញ្ចឹងគេឲ្យឈ្មោះថាមានជំនុបទាំងពីរករណីនេះតែម្ដងតែពីរខាងតែម្ដងអញ្ចឹងមានន័យថា وعلى هذا فإذا جامع الرجل زوجته ولم ينزل ثبت في حقه ما يترتب على الإنزال មានន័យថាប្រសិនបើអ្នកដែល រួមដំណេកជាមួយនឹង ប្រពន្ធរបស់គេហើយទោះបីជាអត់ទាន់មានចេញទៅកាមទៅទឹកម៉ាឌីក៏ដោយ គឺគេនឹងកាត់ឡើងនៅហុកុំដែលវជិបដូចអ្នកដែលបានចេញដែរដូចការបញ្ចេញដែរហើយក៏ដូចគ្នានេះដែរ walau anna ahadan zana bi imra'atin wa jama'aha wa lam yunzil wajaba alayhi al-had អ្នកណាហើយណាម្នាក់បានស៊ីណាជាមួយនឹងស្ត្រីណាម្នាក់ណាជាម៉ារួមរកជាមួយស្ត្រីណាម្នាក់ស៊ីណាហ្នឹងទោះបីជា អត់តន់សម្រេចក៏ដោយគឺបើយកទៅធ្វើទោសហាត់ធ្វើហាត់យ៉ាអញ្ចឹងកន្លែងហ្នឹងគឺយើងនិយាយអឺហៅថាឲ្យច្បាស់បន្តិចទោះបីជាយើង ជាចំណុចដែលទៅអឿនខ្មាស់ក៏ប៉ុន្តែ វាពាក់ព័ន្ធទៅនឹងហូកុំអញ្ចឹងសូមបញ្ជាក់ឲ្យបានច្បាស់ណាសូមបញ្ជាក់បានច្បាស់បន្តិចថាយូរ៉ុបហ្នឹងមាន2ករណីទី1រួមដំណេកណាទោះបីជាអត់ ចេញទឹកមនីក៏ដោយឲ្យតែអត់ទាន់សម្រេចក៏ដោយក៏មានយូរប់ដែរទី2គឺចេញមនីទោះបីអត់រួមរយៈក៏ដោយក៏មានយូរប់ដែរហើយបើរួមរយៈរហូតដល់ចេញទឹកមនីអាហ្នឹងវាជារឿងពេញលេញតែម្ដងចឹងនេះគឺជាហូកំឬក៏ការកំណត់ចំពោះអ្នកដែលមានយូរប់ ចឹងសួរថាមានយូរ៉ូបនេះចាំបាច់សារ៉ាត់របស់វាបញ្ចូលឲ្យបានពេញលេញដែរទេណាឡាបូតអ៊ីដាតកលហេតានសាបតលអហកាមมันចាំបាច់ពេញលេញអីណាទេគ្រាន់តែជួបខតានពីរជួបគ្នាខតានពីរជួបគ្នាមានន័យថាបណ្ដាភេទប្រុសបណ្ដាភេទស្រីប៉ះគ្នាណាប៉ះគ្នាហ្នឹងយលតកយ៉ានោះអ៊ុលាម៉ាបានកំណត់ប៊ីតាកជីបអលហាស្វាហាស្វាមានន័យថាលេចទំក្បាលលឹង ដូចក្បាលលឹងហ្នឹងគឺបានន័យថាប៉ះភេតានភេតានប្រុសភេតានស្រីប៉ះគ្នាហើយចូលលិចក្នុងក្បាលលឹងហ្នឹងអាហ្នឹងគេចាត់ទោសថាជាម៉ាក់ហើយទោះបីជាអត់ទាន់មានចេញអីក៏ដោយអ្នកអត់ទាន់សម្រេចក៏ដោយអញ្ចឹងហុកមវាគឺអ្នកនោះមានយុណប់មានយុណប់ដែលចាំបាច់វាយប់ត្រូវតែអឺវាយប់ត្រូវតែអឺហូតទឹកណាដើម្បីសម្បាយ៉ាងសះអញ្ចឹងនប៊ីសល្លោះអាឡៃហ៊ីវសល្លាមក៏បានបញ្ជាក់ រឿងនេះនៅក្នុងហាឌីសផងដែរដល់ឡែកយើងមើលនៅក្នុងហាឌីសរបស់យើងដែលនប៊ីសល្លោះអាឡៃហ៊ីវសល្លាមបញ្ជាក់ថាអាសាហើយនិងអ៊ូមសាឡាម៉ាបានបញ្ជាក់ថា កាននប៊ីអាននប៊ីកានយុស្បិហជូនូបានមិនជីម៉ាអញ្ចឹងជរូបរបស់គាត់នេះកើតឡើងមិនជីម៉ាបានថាដោយសារតែគាត់ជីម៉ាជាមួយប្រពន្ធរបស់គាត់ណាមិនជីម៉ាអញ្ចឹងគាត់និយាយនេះគឺនៅក្នុងន័យការពារខ្លាចថាមានជរូបដោយសារយល់សពអីចឹងទៅដើមណាប៉ុន្តែ យើងដឹងហើយថានប៊ីសល្លោះអាឡៃស្លាមអាននប៊ីឡាយះតាលីមនប៊ីអត់យល់សពទេអត់ចេះយល់សពទេពីព្រោះអីនប៊ីសល្លោះអាឡៃស្លាមមានប្រសាសន៍ថាតណាមអៃណាវ أنه تعالى تنام عيناه ولا ينام قلبه មានន័យថានប៊ីណៃរបស់គាត់ដេកប៉ុន្តែចិត្តរបស់គាត់អត់ដេកទេណាដូច្នេះអ៊ូឡាម៉ារ៉ៃម៉ាហ៊ុលឡោះក៏បានបញ្ជាក់ថាលក្ខណៈពិសេសរបស់នប៊ីគឺអត់ អត់យល់សប្តិទេអត់យល់សប្តិដេបដានយើងចឹងទេអញ្ចឹងអាយសាហើយនឹងអ៊ុមសាឡាម៉ាគាត់បានបញ្ជាក់ទៀតថា សុំម៉ាយកតេស៊ូលូវ៉ាយស៊ូម ក្រោយមកគាត់មួយទឹកហើយគាត់បួសអញ្ចឹងមានន័យថាគាត់បន្តបួសរបស់គាត់ណាដោយសារតែបួសនេះអឺយូសវីហូគាត់ចូលដល់វគ្គសុបោះអញ្ចឹងមានន័យថាគាត់ដល់វគ្គសុបោះគាត់បួស ចឹងបួសនោះបួនបួសមុននឹងវទុសបុសចូលមកដល់បួសហ្នឹងគេឲ្យយើងតមហ្នឹងពេលឡើងហ្វយត់ពេលឡើងហ្វយត់ហើយអាដានអាដានហើយបានអឺសាឡាត់សុបុសអញ្ចឹងអ្នកខ្លះក៏គិតថាការដែលមានយុនុបបួសចោះសួរថាអត់សម្បាយ៉ាងទេឬមិនមែនដូច្នោះទេអញ្ចឹងយើងដឹងហើយថាការបួសនេះ ត្រូវធ្វើឡើងតមហ្នឹងគឺគ្រាន់តែគេអាដានគឺតតមអញ្ចឹងមានន័យថាតមមុននឹងអឺសាឡាតសុបូចឹងទេបើសិនជាមានជំនប់អត់មានបញ្ហាទេយើងបួសមុននឹងប្រយ័ត្នឡើងបន្តិចដើម្បីឲ្យបានគុណមួយថ្ងៃពេញចឹងទេការតមនេះបើសិនជាយើងមានជំនប់យើងបួសហូបបាយបួសនេតបួសបួសធម្មតាហើយដល់ពេលដែលយើងអាដានបានថាក្រោយមកប្រហែលជា10 15នាទីបានយើងងូតទឹកហើយសម្បះយ៉ាង ចឹងការដែលយើងមួយទឹកនេះគឺមួយទឹកដើម្បីសម្បាយ៉ាងសុបោដើម្បីសម្បាយ៉ាងហ្វាចាត់សម្បាយ៉ាងសុបោណាដែលយើងចាំបាច់ទៅមួយទឹកមានន័យថាប្រសិនបើអត់មានការសាឡាត់សុបោទេប្រសិនណាប្រសិនបើអត់មានការសាឡាត់សុបោទេមានន័យថាអ្នកដែលមានជំរុំហ្នឹងបួសពីនឹងរហូតទៅដល់រហូតប៉ុន្តែយើងមានសាឡាត់នៅពេលដែលអាដានសុបោះនេះមានសាឡាត់សុបោះមួយចតែយើងចាំបាច់ទៅងូតទឹកដើម្បីសម្បាយ៉ាង មិនមួយទឹកដើម្បីបួសទេណាបើសិនជាបួសយូណប់អត់បានអញ្ចឹងយើងមុនអាហ្សានធ្វើម៉េចឲ្យបានងូតទឹកជំរះឲ្យមុនគេអាហ្សានមុនគេបាងណាអាហ្នឹងប្រសិនបើមានយូណប់បួសមិនបានប៉ុន្តែមានយូណប់នប៊ីសល្លោះអាឡៃសាឡាមបួសបានដែរអញ្ចឹងមានន័យថាគាត់ហូបបាយបួសសាហូតហើយហើយរហូតចូលលោកទូសុវោះណាគាត់មានយូណប់គាត់បួសហើយ បានបួសហើយបួសបានបន្តិច បានគាត់ងូតទឹក ចាប់ដើមមុទឹកហើយសរត់សុវោះនេះគឺជាអ្វីដែលតន័យនៅក្នុងនៅក្នុងហាឌីសនេះអញ្ចឹងមានន័យថា អ្នក ដែលមានជំនុបបួសបានដែរតែ ត្រូវងូតទឹកសាឡាត់សុបោះតែងូតទឹកត្រូវសម្បោះហាងសុបោះឲ្យចំពេលវេលារបស់វាពាក់ព័ន្ធទៅនឹង faida ពាក់ព័ន្ធទៅនឹងផលប្រយោជន៍ឬ faida ក្នុងហាឌីសនេះគឺទី1 Nabi sallallahu alaihi wasallam ka ghairihi min al-bashar សុស៊ីបុលចាណាបានប៊ីសល្លឡោះអាឡៃសាឡាមដូចជាមនុស្សរតីចឹងដែរណាដូចអ្នករតីដែរគឺតែងតែមានយុនប់មានអីចឹង بل إن الله تعالى من عليه بقوة قال أنس رضي الله عنه إنا نقدرها بقوة ثلاثين رجلا តែផ្ទុយទៅវិញអល់ឡោះសុបហានតាឡាបានប្រទានឲ្យនប៊ីសល្លោះអាឡៃសាឡាមនៅកម្លាំងធម្មពល រហូតដល់អាណាសរ៉ាឌីយ៉ាឡោះអានហ៊ូបានបញ្ជាក់ថាយើងអាចកំណត់បាននៅកម្លាំងថាពលរបស់រ៉ាស៊ូលហ្នឹងបិកូវទី30រ៉ាជលានស្មើនឹងបរោះចំនួន30នាក់ឯណោះស្មើនឹងបរោះចំនួន30នាក់ឯណោះដោយបានបញ្ជាក់ក្នុងគីតាបអលប៊ូខារីអញ្ចឹងនេះគឺជាអ្នកម៉ាត់ដែលអល់ឡោះសុបហានូតាឡាបានប្រទាននៅធម្មពលណាឲ្យនប៊ីសល្លោះអាឡៃសាឡាម ដែលអ្នកម៉ាត់ទៅលើនប៊ីហើយក៏ទៅលើអ៊ុមម៉ាត់ដែរអ្នកម៉ាត់ទៅលើនប៊ីផ្ទាល់ហើយនឹងអ្នកម៉ាត់ទៅលើអ៊ុមម៉ាត់ទូទៅ អ្នកម៉ាត់ទៅលើនប៊ីផ្ទាល់យ៉ាងម៉េចអ្នកម៉ាត់ទៅលើនប៊ីវាដោយសារតែនប៊ីសល្លោះអាឡៃសាឡាំអឺដោយសារតែអល់ឡោះសុបហានហូវតាអាឡាហ៊ុបប៊ីបៃឡៃហ៊ីននីសាដល់អឺអារម្មណ៍ស្រឡាញ់មួយដល់នប៊ីទៅកាន់បណ្ដាស្ត្រីប្រពន្ធរបស់គាត់អញ្ចឹង នេះគឺជាហេតុផលមួយដែលអល់ឡោះសុបហានតាឡាសម្រួលឲ្យនប៊ីមហាម៉ាត់សល្លោះអាឡៃហ៊ីសឡាមទទួលបាននូវភរិយាច្រើនណារីឯលក្ខណៈដែលការផ្ដល់ធមពលកម្លាំងឲ្យនប៊ីយើងជាអ្នកម៉ាត់សម្រាប់អ៊ុម៉ាត់ដោយសារតែនប៊ីសល្លោះអាឡៃហ៊ីសឡាមអាចមានប្រពន្ធច្រើនដូចអញ្ចឹងប្រពន្ធប្រពន្ធនឹងបាននាំរឿងនៅហុកុំច្រើនពីនប៊ីសល្លោះអាឡៃហ៊ីសឡាមជូនដល់អ៊ុម៉ាត់លក្ខណៈទី1ដោយសារតែនប៊ីមានភរិយាច្រើនដូច្នេះ រឿងសម្ងាត់របស់នប៊ីដែលរស់នៅជាមួយគ្រួសារគ្មានអ្នកណាដឹងទេណាលិអានអាម៉ាលូហ៊ូហ្វីលបៃតហ្វីសិរដោយសារសកម្មភាពនិងទង្វើរបស់នប៊ីសល្លោះអាឡៃសាឡាមនៅក្នុងផ្ទះនោះគឺជារឿងអាកំបាំងឡាយ៉ាឌរីអានហាអ៊ីឡានូសាអ៊ូហ៊ូណាឡាយ៉ាឌរីអានហាអ៊ីឡានូសាអ៊ូហ៊ូអញ្ចឹងគ្មានអ្នកណាដឹងក្រៅពី ប្រពន្ធរបស់គាត់នោះទេណាអញ្ចឹងយើងឃើញហើយភាកច្រើនគឺហាឌីសតាមរយៈប្រពន្ធភរិយារបស់នប៊ីគឺច្រើនដែលបានបញ្ជាក់អំពីហុកុំ ជាពិសេសអ៊ុមុលមុមីនីនអាយសារ៉ាឌីយ៉ាឡោះអានហានេះឯងដែលអឺគាត់បាននាំនៅហុកុំច្រើនសម្រាប់បណ្ដាអ៊ុម៉ាត់អ៊ីស្លាមណាដើម្បីដឹងពាក់ព័ន្ធទៅនឹងទំនាក់ទំនងគ្រួសារនៅក្នុងគ្រួសាររឿងអាកំបាំងនៅក្នុងគ្រួសារគឺអាយសាតែងតែប្រាប់មកជាច្រើនដែលធ្វើឲ្យយើងដឹងហុកុំជាច្រើនតាមរយៈប្រពន្ធរបស់នប៊ីសល្លោះអាឡៃសាឡាមនេះហើយគឺជាផ្នែកមួយនៃនិអមាត់ ដែលអល់ឡោះតាឡាផ្ដល់កម្លាំងឲ្យនប៊ីសល្លោះអាឡៃសាឡាំស្មើនឹង30នាក់ហ្នឹងណាគឺជាអ្នកម៉ាត់សម្រាប់អ៊ុម៉ាត់ណាបានទទួលហុកុំច្រើន ពីប្រពន្ធរបស់នប៊ីភាកច្រើនប្រពន្ធផ្សេងផ្សេងពីគ្នាចឹងបានហុកុំច្រើនយ៉ាចំណុចមួយទៀតគឺអឺនប៊ីសល្លោះអាឡៃសាឡាំតែងតែមាន ទំនាក់ទំនងជាមួយកុលសម្ព័ន្ធដែលល្បីខ្លាំងខ្លាំងហ្នឹងគឺដោយសារតែទំនាក់ទំនងអាពីពីនេះហើយណា កុលសម្ព័ន្ធណាដែលខ្លាំងគឺអឺកុលសម្ព័ន្ធផ្សេងផ្សេងគ្នាបានថាប្រពន្ធរបស់គាត់មកពីកុលសម្ព័ន្ធផ្សេងផ្សេងគ្នាអញ្ចឹងខ្លាយទៅជាសាច់ថ្លៃរបស់នប៊ីសល្លោះអាឡៃសាឡាំខ្លាយទៅជាកម្លាំងដ៏រឹងមាំមួយសម្រាប់ការពារសម្រាប់ជួយជ្រោមជ្រែងសម្រាប់ពង្រឹងនៅអំណាចនិងពង្រឹងសាសនាអ៊ីស្លាមតាមរយៈការចងសម្ព័ន្ធមិត្តរបស់នប៊ីសល្លោះអាឡៃសាឡាំជាមួយបੰដាភរិយារបស់គាត់ដែលមកពី កុលសម្ព័ន្ធផ្សេងផ្សេងពីគ្នាហ្នឹងចឹងហើយអឺអ្នកមួយចំនួនតែងតែបណ្ដាសត្រូវអ៊ីស្លាមមួយចំនួនតែងតែចោទប្រកាន់ទៅលើនាយមូហាម៉ាត់សុលឡោះអាឡៃហ៊ីសាឡាមថាជាអ្នកដែលលមោបតណ្ហាចឹងនេះគឺជាអ្វីដែលមិនត្រឹមត្រូវទេណាអ្វីដែលមិនត្រឹមត្រូវទេអ្វីដែលយើង អាចបកស្រាយទៅវិញថា ការតណ្ហាដែលនាវីសុលឡោះអាឡៃហ៊ីសាឡាមមានគឺ បង្ហាញទៅលើភាពជាបរោះខ្លាំង ណាភាពជាបុរសខ្លាំងហើយនប៊ីសល្លោះអាឡៃសាឡាំជាក់ស្ដែងគឺអឺមិនមែនរៀបការដើម្បីតែអឺហវ៉ានអបស៊ូខ្លួនឯងប៉ុណ្ណោះទេណាដូចយើងបានបញ្ជាក់មិញថានប៊ីសល្លោះអាឡៃសាឡាំដើម្បីទំនាក់ទំនងតាមបណ្ដាកុលសម្ព័ន្ធនីមួយៗហើយប្រពន្ធភរិយារបស់នប៊ីសល្លោះអាឡៃសាឡាំគឺសតតែមេម៉ាយអឺលើកឡើងតែអាយសារ៉ាឌីយ៉ាឡោះអានហា ចឹងមានន័យថាប្រសិនបើគាត់ណាជាអ្នកដែលលមោបស្រីដូចដែលមួយចំនួនដែលមិនមែនអ៊ីស្លាម ចោទប្រកាន់ថាមូហាម៉ាត់ជាអ្នកដែលលមោបស្រីយកប្រពន្ធច្រើននេះនោះច្បាស់ជាគាត់រើសយកតែស្ត្រីស្អាតស្អាតក្រមុំព្រមវិចារីដើម្បី ធ្វើជាភរិយារបស់គាត់ក៏ប៉ុន្តែយើងបានដឹងហើយថាភរិយារបស់នប៊ីសល្លោះអាឡៃហ៊ីវសឡាមសត្វតែជាមេម៉ាយហើយពេលខ្លះអឺសត្វតែជាមេម៉ាយហើយ មានតែអាចារ៉ាឌីយ៉ាឡោះអានហាមួយទេដែលក្រមុំណាពួកគាត់ទាំងអស់សុទ្ធតែម៉ាយក្រៅពីហ្នឹងហើយពេលខ្លះគឺជាការចង្អុលបង្ហាញជាការបញ្ជាមកពីអល់ឡោះសុបហានតាឡាក៏មានដូចដែលយើងធ្លាប់បានដឹងណាអញ្ចឹងនេះគឺជាគោលដៅសំខាន់វត្ថុបំណងសំខាន់នៃការរៀបអភិភិរបស់នប៊ីសល្លោះអាឡៃសាឡាមគឺដើម្បីពង្រឹងនិងចងសម្ព័ន្ធមិត្តភាពជាមួយបណ្ដាកុលសម្ព័ន្ធនានា ដែលធ្វើឲ្យអ៊ីស្លាម រឹងមាំណាធ្វើឲ្យឆ្នាំរឹងមាំហើយបើសិនបាននប៊ីសល្លោះអាឡៃហ៊ីវសាឡាមចង់បានស្អីប្រភេទណាក៏បានដែរពីព្រោះជាអ្នកនាំជាស្ដេចជាខលីហ្វាជាស្ដេចជារ៉ាស៊ូល ដែលមានឋានៈខ្ពង់ខ្ពស់បំផុតណាដែលមនុស្សធម្មតាប្រសិនបើមានវណ្ណៈមិនត្រឹមតែដល់រ៉ាស៊ូលទេគឺធម្មតាគឺយើងឃើញថាមាន ប្រពន្ធមានស្រីច្រើនប៉ុន្តែនប៊ីសល្លោះអាឡៃហ៊ីវសាឡាមមិនចេះទេគ្រប់យ៉ាងគឺជាគំរូសម្រាប់យើងធ្វើតាមបទបញ្ជារបស់អល់ឡោះស៊ុបហានូតាឡាជាដរាបហើយ មើលទៅលើមកស្លាហាមើលទៅលើ ផលប្រយោជន៍អ៊ុម៉ាត់ជាធំណាអឺ يجوز للإنسان أنه يجوز للإنسان أن يصبح جنبا وهو صائم ولا حرج عليه في ذلك មានន័យថាហារ៉ុសសម្រាប់មនុស្សយើងអ្នកអ៊ីស្លាមអ្នករបួសហ្នឹងមានយុនុបរហូតណាទុកយុនុបឲ្យជាប់យុនុបរហូតដល់សាឡាត់សុបូរហូតដល់ព្រឹក រហូតដល់ហួសពេលបួសហួសពេលបួសមានថាយើងបួសត្រឹមពីយើងយើងចាប់ដើមបួសត្រឹមគេអាសានហើយអាសានហើយបើយើងសមុជទឹកបើថាយើងកាលបើយើងចាប់ដើមបួសយើងយូនុបហើយអញ្ចឹង haros ណាអត់បញ្ហាទេយើងអាចបួសដែលមានយូនុបបានអត់មានបញ្ហាទេបើវិហិយាម៉ាសលជីម៉ាអ៊ីឡាទូលអ៊ីលហ្វាច់នៅក្នុងហាឌីសនេះគឺចំណុចនេះគឺអាចបញ្ជាក់ផងដែរថាយើងអាច haros ជីម៉ារហូតដល់ហ្វាច់បាន ثم لا يغتسل الا بعد طلوع الفجر ក្រោយមកមិនចាំបាច់ញូរទឹកក៏បានដែររហូតអាចនិយាយបានរហូតដល់ឡើងហ្វាយតហើយចំងួតក៏បានដើម្បីសម្បាសយ៉ាងសុពោះវ៉ាវសអ៊ីមខណៈពេលដែលគេបួសណាហ្វាឡាបាសាប៊ីដាលិកក៏អត់មានបញ្ហាដែរដោយសារតែហាឌីសអាយសាមិញនេះថាយូសប៊ីហូយូនូបានទុំមយកតាស៊ីលគាត់មានយូរប់បន្ទាប់មកគាត់ងូតទឹកវ៉ាឡាអ៊ីស្បាអ៊ីឡាប៊ីទូលអ៊ីលហ្វាច់ហើយពាក្យថាអឺសុបោសុបោហ្នឹងគឺមានន័យថាឡើងហ្វាយតរួចហើយ وهذا الحكم قد دلت عليه آية الكريمة حيث قال الله تعالى فالآن باشروهن وابتغوا ما كتب الله لكم وكلوا واشربوا حتى يتبين لكم الخيط الأبيض من الخيط الأسود من الفجر آه، هاي آية القرآن الكريم ហើយហុកមនេះគឺបានបញ្ជាក់នៅក្នុងអាយត្តកូរ៉ានអ៊ុលការីមដោយដែលអល់ឡោះតាឡាបានមានបន្ទូលថាហ្វលអានបាឈរូហ៊ុនឥឡូវនេះពួកអ្នកអាច រួមរកជាមួយពួកនឹងបានបានន័យថាដេកនៅជាមួយប្រពន្ធរបស់អ្នកទាំងអស់គ្នាបានវ៉ាប់តាវម៉ាកាតាបឡោះណាគុំហើយស្វែងរកនៅអ្វីដែលអល់ឡោះតារាបាន ដាក់កថាបកិច្ចប្រទានឲ្យពួកអ្នកទាំងអស់គ្នាហើយហូបចោះផឹកចោះរហូតដល់ហ្វាយ៉ាត់ណារហូតដល់ហ្វាយ៉ាត់អញ្ចឹង وإذا كان يجوز أن يجامع ويأكل ويشرب إلى طلوع الفجر لازم من هذا أن يصبح جنبا ويستمر في الصوم ដូច្នេះមានន័យថាដរាបណាអាច យើងណាអល់ឡោះតាឡាអនុញ្ញាតឲ្យយើងជីម៉ាហូបឬក៏ផឹករហូតដល់ហ្វាជិរអញ្ចឹងមានន័យថាចាំបាច់ត្រូវតែគាត់បួសនឹងក្នុងគណៈដែលគាត់មានយូរប់ហើយហើយបន្តបួសដូច្នេះហើយទើបត្រង់ចំណុចនេះអាយ៉ាត់នេះគឺបង្ហាញបង្ហាញយ៉ាងដូចនេះគឺយល់បានតាមរយៈការគេហៅថា dilalatul isyarah ណាការចង្អុលបង្ហាញនៅក្នុងអាយ៉ាត់នេះគឺអាចឲ្យយើងយល់បានអញ្ចឹង មានន័យថាយើងហូបអាចអល់ឡោះតាឡាអាចអនុញ្ញាតឲ្យពេលយប់យីម៉ាបានហូបបានផឹកបានរហូតដល់ហ្វាយិតអញ្ចឹងបើយីម៉ារហូតដល់ហ្វាយិតមានន័យថា ដល់ហ្វាយិតមកយើងត្រូវតមយើងមានជំនុំហ្នឹងរហូតបានយើងមួយទឹកចុះពេលខណៈពេលចាប់ដើមតមបួសហ្នឹងគឺយើងនៅមានជំនុំដល់ឡើយទេបានន័យថាអញ្ចឹងអញ្ចឹងវាអត់មានបញ្ហាទេ haros ណា haros កានេះហើយយើងមួយទឹកគឺដើម្បីសម្បាញ់ហាងស៊ូបូអញ្ចឹងមានន័យថាហុកុំនេះ ណាមានន័យថាបួសទាំងដែលមានយន្តមានយន្តនេះ គឺហុកមដែលអឺបញ្ជាក់នៅក្នុងអល់កុរអានតាម dilalat irshad dilalat al-irshad ណាការចង្អុលបង្ហាញក្នុងអល់កុរអានក៏ដូចជាបញ្ជាក់យ៉ាងច្បាស់នៅក្នុងសុណាហ៍នប៊ីសល្លោះអាឡៃវសឡាមអញ្ចឹងមានន័យថាហុកមនេះមាននៅក្នុងកុរអាននិងក្នុងសុណាហ៍យ៉ាងពិតប្រាកដចំណុចទី3ដែល Sheikh Rahimahullah បានលើកឡើង Jawaz mujama'ar rajul zawjatahu fi kulli lailah អាច រួមចំណែករៀងរាល់យប់បានណារៀងរាល់យប់បានអារៀងរាល់រាត្រីបានរៀងរាល់យប់បានអត់បញ្ហាយ៉ាចុះបើសួរថាតើអាចដែរទេរហូត هل يجوز الجماع مع الشاكي في طلوع الفجر ក្នុងករណីដែលសង្ស័យ ឡើងហ្វាយតហើយតើកណីសង្ស័យនោះនៅពេលយមៈទាំងសង្ស័យទៅឡើងហ្វាយតបានដែរទេណាអញ្ចឹងយើងសួរថាចុះបើយើងហូបយីផឹកអាពេលសំពោះហ្នឹងសង្ស័យបានដែរទេណាអញ្ចឹងក្នុងករណីសង្ស័យហុកុំវាហរុសបើសិនយើងសង្ស័យយើងសង្ស័យថាដឹងជាឡើងប្រយ័ត្នឬកណោអញ្ចឹងយើងអាចហូបបានដោយសារគិតថាអសលអស្លូបកោអលៃអសលវាគឺយប់ណសល់ យប់នៅសល់អញ្ចឹងបើសិនយើងអាចហូបបានអាចផឹកបានក្នុងលក្ខណៈសង្ស័យមិនទាន់ឡើងប្រយ័ត្នទេហ្នឹងអញ្ចឹងជីម៉ាក៏បានដែរអញ្ចឹងជីម៉ាក៏បានដូចគ្នាដែរលអនលហុកម៉ាវ៉ាហ៊ីឌុនដោយសារតែហុកុំគឺតែមួយទេណាដូចជាអល់ឡោះតាឡាបានបញ្ជាក់ក្នុងអល់កុរអានអញ្ចឹង وإن قال إذا تبين بعد ذلك أنه جامع بعد الفجر فما الحكم ចុះបើសិនជារួមដំណេកទៅទៅហើយបញ្ជាក់ថាអញស្រាប់ឡើងប្រយ័ត្នបាត់ហើយ រួចហើយមើលទៅសម្រាប់វ៉ាយ៉ាត់ហើយមិញនឹងសង្ស័យហូកុំវាមិនយើងចម្លើយត្រឹមត្រូវវាដូចការហូបអញ្ចឹងបើយើងគិតថាសង្ស័យយើងហូបហូបទៅដល់ហើយបាទយើងមើលទៅអញការសង្ស័យស្មានរបស់យើងមិញតាមពិតឡើងវ៉ាយ៉ាត់រួចទៅហើយយើងបួសរបស់យើងសេះប្រសិនបើយើងនៅមានការសង្ស័យ50 50អញ្ចឹងក៏ដូចគ្នាដែរបើជីម៉ាក៏សះដែរបួសរបស់យើងសះដដែលណាហើយឡាឆៃអ៊ីនអាឡៃឡាឆៃអ៊ីនអាឡៃ អានហ៊ូឡាឆៃអាឡៃហ៊ីអត់មានអ្វីកើតឡើងចំពោះគេទេវ៉ាសៀមហ៊ូសាហេវ៉ាឡាកាហ្វារ៉ាតាវ៉ាឡាកដរបួសរបស់គាត់សះហើយអត់មានកាហ្វារ៉ាហើយក៏អត់មានកដដែរហើយអ៊ុលម៉ាមួយចំនួនបានបញ្ជាក់ថាអ៊ីណាហ៊ូយ៉ាជីបអាឡៃហ៊ីលមសាកវ៉ាលកដវ៉ាលកាហ្វារ៉ាករណីជីម៉ាដោយសង្ស័យថាឡើងទូប្រយ័ត្នហ្នឹងប្រយ័ត្នត្រូវតែអ៊ីមសាកណាហើយប្រយ័ត្នត្រូវតែកាន់បួសហើយកដហើយកាហ្វារ៉ាទៀត ក៏ប៉ុន្តែកោលកោលដែល dhaif សេះបានបញ្ជាក់ថាកោល dhaif ដែលខុសអំពីអ្វីដែលចង្អុលបង្ហាញក្នុងអល់កុរអានព្រោះកុរអានបញ្ជាក់ថា hatta yatabayyana lakum ណា wal ana bashuruhun ចាប់ពីនឹងមកឥឡូវនេះអាចរួមរែកអីនឹងបានរហូតអាយ៉ាត់ហ្នឹងរហូតដល់ដល់ hatta yatabayyana lakumul khaytul abjad hatta yatabayyana lakum រហូតដល់ចេញច្បាស់សម្រាប់អ្នករហូតដល់ច្បាស់បើសិនជាអត់តច្បាស់ទេនៅសង្ស័យនៅអាចបានទៀត ចឹងមានន័យថាដល់ច្បាស់អាហ្នឹងអ្វីដែលមានការបញ្ជាក់នៅក្នុងអល់កុរអានកេរីមចឹងនៅសេនៅពេលខណៈពេលដែលកំពុងតែធ្វើអំពើជំនុបមានន័យថាកំពុងតែជីម៉ាហ្នឹងហើយស្រាប់តែហ្វាយតចេញមកច្បាស់ឬក៏លឺអដានតែម្ដងតែយើងត្រូវធ្វើយ៉ាងម៉េចនៅក្នុងមតិហាប់ហាំបាលីគឺបើសិនជាបន្តក៏កាហ្វារ៉ោះពីនៃបើសិនជា បើឈប់ដកមកក៏ពិន័យប៉ុន្តែ អ្វីដែលគាត់បញ្ជាក់គឺនេះដូចខាងដើមយើងបានបញ្ជាក់ហើយថាគឺជាកោនមួយដែលមិនត្រឹមត្រូវទេអញ្ចឹងអ្វីដែលសហេះគឺអឺកោនដែលត្រឹមត្រូវគឺអត់មានបញ្ហាទេបើសិនជាគាត់នៅតែកំពុងប្រព្រឹត្តហើយពេលលើកេអានគាត់បញ្ឈប់អានឹងគឺ អត់បញ្ហាទេ តែបើគាត់នៅតែបន្តបានបួសនឹងខូចបានបួសនឹងបតាល់ហើយ វយប់ត្រូវកដវយប់ត្រូវកាហ្វារ៉ាកាលនេះគាត់អត់ព្រមឈប់ដល់បន្តពេលជាមកអញ្ចឹងទៅកំពុងតែអឺអឺរួមដំណេកជាមួយប្រពន្ធហើយគេអាដានអញ្ចឹងអត់បញ្ឈប់ទេ គឺទៅកាហ្វារ៉ាបួសនឹងបតាល់វយប់កដវយប់កាហ្វារ៉ាវយប់សងអាហារឬក៏ទទួលពីន័យដោយដែលយើងបានលើកឡើងការពីម្សិលមិញ តែបើសិនដល់ពេលដឹងថាមានឡើងប្រយុទ្ធច្បាស់ហើយឬក៏លឺគេអត់ដឹងហើយគឺចូលបញ្ឈប់អាហ្នឹងគឺអត់មានបញ្ហាទេណា فإن قلت هل هل علم الفجر يكون بالأذان តើគេដឹង فجر ដោយ أذان ឬក៏យ៉ាងម៉េចណាពាក់ព័ន្ធទៅនឹង فجر អឺយើងបានលើកឡើងត្រួសត្រាសមកហើយក៏ប៉ុន្តែគណៈពេលនេះគឺយើងសូមលើកឡើងបន្តទៀត ពាក់ព័ន្ធទៅនឹងប្រយោជន៍តាដឹងថាឡើងប្រយោជន៍ដោយសារអីដឹងថាឡើងប្រយោជន៍បានដោយសារតាគេអាដានឬក៏យ៉ាងម៉េចកន្លែងនេះយើងមើលបើសិនជាបាក់ដល់មអ៊ីនីនយូអាស៊ីនកបលហ្វាច់បើសិនដោយសារយើងត្រូវមើលថាពិនិត្យមើលឲ្យជាក់ស្ដែងដោយសារតែអ្នកវាំងមួយចំនួនអាចវាំងមុនប្រយ័ត្នក៏ប៉ុន្តែ إذا علمت أن هذا المؤذن ثقة لا يؤذن حتى يرى الفجر ឲ្យយុខបិរូអានហ៊ូទីកោះវ៉ាយ៉ាបាអាឡៃកាអន្តម៉ាល់ប៊ីក៏ប៉ុន្តែប្រសិនបើយើងដឹងថាអ្នកដែលអាដាននេះអាដានចំពេលវេលាជាអ្នកដែលទីកោះអ្នកដែលត្រឹមត្រូវជឿជាក់ហើយគាត់អាដាននៅពេលដែលគាត់ឃើញប្រយ័ត្នច្បាស់លាស់ឬក៏មានគេប្រាប់គាត់ថាប្រយ័ត្នឡើងហើយអញ្ចឹងវ៉ាយិបយើងត្រូវអនុវត្តទៅតាមការអាដានហ្នឹងណានៅសារនប៊ីសល្លោះអាឡៃវសាឡាមមានប្រសាសន៍ថាអ៊ីនណាប៊ីឡាលាន yu'adzinu bilailin fakulu washrabu hatta tasma'u adhan ibnu Ummil Maktum fa innahu la yu'adzinu hatta yatla'al fajr មានន័យថានប៊ីសល្លោះអាឡៃសាឡាមបានបញ្ជាក់នៅក្នុងហាឌីសប៊ូខារីប៊ីឡាលគាត់អាហ្សាននៅពេលយប់ហើយអ្នកទាំងអស់គ្នានៅពេលដែលឮអាហ្សានរបស់ប៊ីឡាលហ្នឹងហូបចុះផឹកនៅបានហូបនៅបានរហូតតលតែអ្នកទាំងអស់គ្នាឮការអាហ្សានរបស់កូន អ៊ីបនូមកទូមណាអ៊ុំលមកទូមអញ្ចឹងនៅពេលដែលយើងឮនៅពេលដែលឮអាដានរបស់អ៊ីបនូអ៊ុំមីមកទូមហើយត្រូវតែឈប់ដោយសារតែអ៊ីបអ៊ីបនូអ៊ុំមីមកទូមហ្នឹងគាត់បាំងនៅពេលដែលប្រយ័ត្នឡើងណានៅក្នុងរាវយ័តបញ្ជាក់ថាគាត់ហ្នឹងគឺជនពិការផ្នែកទេអញ្ចឹងតើគេប្រាប់គាត់ថាសុពោះហើយប្រយ័ត្នឡើងហើយបានគាត់បាំង បានគាត់អាសានអញ្ចឹងកាលគាត់អាសានអាសានចំពេលវេលាត្រឹមត្រូវអញ្ចឹងទេអឺចាំបាច់ត្រូវតែអាសានហើយចាំបាច់ត្រូវតែបញ្ឈប់ណាអញ្ចឹងមកសាលានេះក៏មានបងប្អូនរបស់យើងក៏មានការមន្ទិលចងល់សង្ស័យច្រើនផងដែរថានៅពេលដែលគេអាសានហើយអាចហូបបាយបានអត់ណាខុសប្លែកនេះអ្វីដែលយើងធ្លាប់លើកឡើងកន្លងមកជ្រឿរឿយហើយទីមួយពាក់ព័ន្ធទៅនឹងវត្ថុអ៊ីមសាក់ នៅក្នុងប្រតិទិនអ៊ីស្លាមរបស់យើងនៅកម្ពុជានេះគឺគេដាក់បន្ទូអ៊ីមសាកមុនអាដានប្រហែលជា15នាទីណាឬខ្វះ15នាទីឬក៏18អញ្ចឹងទៅឬក៏10នាទីជាងទៅទៅអញ្ចឹងបន្ទូអ៊ីមសាកនេះគោលបំណងគឺចង់ឲ្យយើងកាន់ក៏ប៉ុន្តែសួរថាតើយើងយកបន្ទូអ៊ីមសាកនេះជាធំបានដែរឬទេគឺมันមានកំណត់នៅក្នុងអ៊ីស្លាមនៅបន្ទូអ៊ីមសាកនោះទេណាប៊ីសល្លោះអាឡៃហ៊ីវសាឡាមអត់មានកំណត់ឲ្យបន្ទូនឹងអ៊ីមសាកអ៊ីមសាកមានន័យថាតោម អមុនអាសានដល់វក្ទូអ៊ីមសាកហើយទៅតមទៅជប់បាយបានហើយអាហ្នឹងឲ្យជប់ប៉ុណ្ណឹងអត់មានការកំណត់ចឹងនៅក្នុងអ៊ីស្លាមទេណាគឺជាការបង្កើតថ្មីឡើងចឹងទេចំណុចហ្នឹងអឺដែលនាំឲ្យមានបញ្ហាយើងនឹងឃើញច្បាស់ថាហេតុអ្វីបានជាអ៊ីស្លាមការពារមិនឲ្យមាន ការប្រឌិតនិងការប្រព្រឹត្តអំពើបិទអាសនៅក្នុងសាសនាអ៊ីស្លាមពីព្រោះវាអាចបង្កនៅផលប៉ះពាល់មិនមែនល្អទេ យើងគិតថាល្អតែវាមិនល្អទេបើសិនជាល្អគឺនប៊ីសល្លោះអាឡៃសាឡាមនិងបណ្ដាសាហាបាត់កំណត់រួចទៅហើយអញ្ចឹងអ្វីដែលកើតឡើងដូចជាជាក់ស្ដែងដែលយើងធ្លាប់ដឹងនៅភូមិមួយដល់ពិតប្រកបកាលសម័យសម័យនេះមានមីក្រូហើយគឺគេប្រកាសអញ្ចឹងនៅភូមិមួយណាកាលប្រហែលឆ្នាំមុនភូមិមួយនៅពេលដែលដល់វគ្គទូអ៊ីមសាកហ្នឹង មើលឡង់ជេមើលប្រតិទិនដល់វត្ថុអ៊ីមសាគាត់ប្រកាសមីក្រូដល់វត្ថុអ៊ីមសាហើយតតមីមីដល់ពេលអ៊ីមសាហើយដល់ពេលតមហើយចឹងទេអាដានអត់តដល់ទេជាក់ស្ដែងណាអាដាននៅហ្វាប្រហែលជា15នាទីទៀតចឹងពីអ៊ីមសាទៅអាដានបើអ្នកអត់តហូបបាយហូបបាយបានឆ្អែតយ៉ាងបរិបូរណ៍ដល់ឡែកអ្នកអាវ៉ាមមួយចំនួន ពេលដែលគាត់ប្រកាសចឹងហើយចៃដនគាត់ថ្ងៃហ្នឹងក្រោកមកយឺតកំពុងតែដាំបាយ រៀបនឹងដួសបាយហូបហើយគេប្រកាសថាអ៊ីមសាកអញ្ចឹងជាលទ្ធផលគាត់អត់បានបួសទេថ្ងៃហ្នឹងដោយសារគាត់អត់បានហូបបាយគេប្រកាសអ៊ីមសាកហើយអញ្ចឹងគាត់ហូបមិនកើតអញ្ចឹងគាត់អត់បានហូបទេអញ្ចឹងតាដំណើរអញ្ចឹងជាលទ្ធផលគឺថាគាត់ខានបួសដោយសារតែប្រកាសអារឿងអ៊ីមសាកហ្នឹងឯងគាត់ខានបួសដោយសារតែគាត់អត់យល់អញ្ចឹងប្រជាជនអ្នកអាវ៉ាមគាត់មិនយល់អីគេប្រកាសអ៊ីមសាកប្រកាសឲ្យបួសបួសឈប់ហូបអីបានណា ចឹងនេះគឺជាគ្រោះថ្នាក់ចឹងហើយបាន ជានប៊ីសល្លោះអាឡៃសាឡាមបានបញ្ជាក់ថាមិនអាមីលអាមាឡាឡៃសាអាឡៃហ៊ីអមរូណាហ្វវរ៉ាត់អ្នកណាហើយដែលធ្វើអាម៉ាលអ្វីមួយដែលមិនមែនជាកិច្ចការរបស់យើងទេត្រូវបានគេបដិសេធចោលមិនមែនជាបទបញ្ជារបស់នប៊ីទេត្រូវបានគេបដិសេធចោលហើយអ៊ីមសាកនេះមិនមែនជាកិច្ចការឬក៏មិនមែនជាព្រន្តាហៅថាបទបញ្ជានឹងអ្វីដែលនប៊ីសល្លោះអាឡៃសាឡាមដាក់មកទេចឹងរឿងអ៊ីមសាកយើងអត់និយាយបានថាអត់ចាំបាច់គិតអ៊ីមសាកទេគឺអត់មានតែម្ដង ណាអ្វីដែលយើងត្រូវគិតគឺវត្ថុសុបពេលអាដានបងប្អូនយើងនៅមួយនៅមានចង្អល់ថាតើពេលអាដាន ហូបបានឬក៏អត់អាដានណាហូបបានឬក៏អត់ហើយក៏ឃើញមានឧស្សាហ៍ឧស្សាហ៍យើងក៏មានបងប្អូនយើងមួយចំនួនកំពុងតែដេញដោលរឿងនឹងដែរអញ្ចឹងវាករណីទី1ដោយដែល Sheikh Thaimin រ៉ាហ៊ីម៉ុលឡោះក៏បាន លើកឡើងអញ្ចឹងយើងត្រូវមើល ប្រសិនបើយើងដឹងថាអ្នកអាសានឹងអាសានមុនហ្វារឌូមុនឡើងហ្វាជតមុនវក្ទូសុបោះពិតប្រកបគឺអត់តន់យកជាការទេយើងយើងអាចហូបបានដោយសារតែអធិបាតអ្វីដែលគេគិតថាឲ្យឈប់ហូបបាយនៅក្នុងហុកមអ៊ីស្លាមនៅក្នុងអល់កុរអាននៅក្នុងហាឌីសនប៊ីសល្លោះអាឡៃវសាឡាមគឺការឡើងហ្វាជតគូលូវ៉ាស្រាប៊ូ hatta yatabayyana lakumul khaytul abyadu minal khaytil aswadi minal fajr hatta yatabayyana lakum hatta yatabayyana lakum ណាឲ្យបានច្បាស់យកកន្លែងណារហូតណាអល់ឡោះតាថាហូបចុះផឹកចុះរហូតតតែតបៃយានលគុំដល់តែអ្នកអត់ទេឃើញច្បាស់ហើយថាឡើងផ្លូវចិត្តឃើញពលឺសឡើងលិចឡើងចេញពីភាពងងឹតខ្មៅងងឹតនៅទិសផ្លូវចិត្តនៅពេលឡើងផ្លូវចិត្ត ពេលឡើងសច្បាស់ចឹងហើយតើបីអានគុំច្បាស់ចឹងហើយគឺឈប់ចុះហូបឈប់ហូបអញ្ចឹងប្រសិនបើគេអាដានដោយមើលឃើញតើបីអានគុំហើយ នៅពេលឃើញបាយ៉ាត់រះហើយបានអាដានអានឹងគាត់អាដានហើយយើងឈប់ហូបបានมันអាចហូបបន្តទៀតបានទេដោយហាឌីសណាប៊ីសល្លោះអាឡៃសឡាមបញ្ជាក់នេះនៅពេលណាដែលអាដាននៅពេលដែលប៊ីឡាលអាដានគឺអាចហូបបានតែនៅពេលណាដែល អ៊ុំកូនកូនអ៊ុំមកខ្ទូមបាំងគឺហូបជប់បានហើយដោយសារតែគាត់ពិការភ្នែកគាត់មើលអត់ឃើញទេអញ្ចឹងនៅពេលដែលគេប្រាប់គាត់ថាហ្វាយ៉ាត់ឡើងច្បាស់ហើយគេប្រាប់គាត់ឲ្យបាំងបានបាំងអញ្ចឹងនៅពេលគាត់បាំងពេលគាត់អាដានគឺហ្វាយ៉ាត់ហើយអញ្ចឹងមានន័យថាប្រសិនបើនៅតាមម៉ាស្យិតឬក៏សូរ៉ាវមុសាឡាតាមម៉ាស្យិតដែលបាំងចំពេលវេលាត្រឹមត្រូវ គឺនៅពេលដែលបាំងហើយយើងមិនអាចហូបបានទេនៅពេលដែលបាំងហើយគឺយើងតតតាបញ្ឈប់ការហូបរបស់យើង កាលណាហូបទៀតគឺយើងនឹងបតាល់ខូចបួសរបស់យើងលើកលែងតែយើងមានការីណាយើងមានហេតុផលឬក៏មាន អ្វីសំអាងថាអ្នកបាំងបាំងមុនមកបាំងមុនវកទូអត់តដល់វកទូទេណាអត់តដល់វកទូក៏ចាត់ឡើងទេអញ្ចឹងអ្នកបាំងបាំងមុន លើកឡើងតែយើងដឹងច្បាស់ថាអ្នកវាំងវាំងមុនវឹកទូអញ្ចឹងទើបយើងអាចបន្តរហូតដល់ឡើងប្រយុទ្ធច្បាស់សម្រាប់យើងចាំយើងជប់តែបើសិនជាអត់ទេអ្នកដែល alert នឹងអ្នកដែលវាំងនឹងវាំងចំពេលវេលារបស់វាត្រឹមត្រូវហើយគឺយើងមិនអាចបន្តហូបបានទៀតទេមិនអាចបន្តហូបបានទៀតទេណាសូមបងប្អូនកុំច្រឡំហើយបើសួរថាចុះអាការដែលវាំងនៅតាមប្រតិទិនរបស់យើងសប្តាហ៍នេះឡើងប្រយុទ្ធត្រូវនេះឬអត់ឬក៏មួយប្រតិទិនរបស់យើងនឹងធ្វើមុនអនុញ្ញាតឲ្យ bank មុនមកទូសម្បោះ15នាទីឬក៏យ៉ាងម៉េចណាបើតាមខ្ញុំគិតដូចជាមិនអញ្ចឹងទេណាពីព្រោះប្រតិទិននេះអឺម៉ោងសាឡាតហ្នឹងគឺគេធ្វើមកដើម្បីឲ្យចំចំជាក់ស្ដែងណាជាក់ស្ដែងខែរ៉ម៉ាដននេះគឺភាគច្រើន គឺគេតម្រូវឲ្យចំចំហើយប្រសិនបើយើងមិនអស់ចិត្តយើងអាចទៀងទាត់បានថាពីព្រោះអ៊ីស្លាមគេមិនឲ្យយោងទៅលើ ប្រតិទិនយកជាគោលទេ ប្រតិទិននេះជាម៉ោង ដើម្បីប៉ាន់ស្មានណាជាគោលដើម្បីយើងចំណាំ តែអ្វីដែលជាកំណត់ពេលវេលាចេញចូលមកទូសម្បះយ៉ាងច្បាស់លាស់ពិតប្រាកដគឺថ្ងៃមើលថ្ងៃត្រង់ជ្រេតិចដល់ទទួលសហូត ថ្ងៃជ្រេ ពេលអាសត់របស់សមោលអាហ្នឹងអាសាលរបស់វា គឺនប៊ី5អញ្ចឹងណាហើយបន្តមកពេលមកក្រឹបថ្ងៃលិចថ្ងៃលិចបាត់ស្រ័យបួសពេលមកក្រឹបហ្នឹងពេលសុបុះគឺឡើងវ៉ាយត់សមើលឃើញទិសកើត ប្រយ័ត្នសទៀតឡើងប្រយ័ត្នមើលឃើញច្បាស់ចេះយើងមើលតាន់តើចាក់ស្ដែងប្រសិនបើបងប្អូនមានចម្ងល់ថាតើប្រតិនរបស់យើងត្រឹមត្រូវឬអត់គឺយើងអាចផ្ទៀងផ្ទាត់ទៅណាបើចង់ច្បាស់ផ្ទៀងផ្ទាត់ទៅបើសិនជាអត់ទុកចិត្តហើយយើងកុំចោតប្រកាន់ថាហេវឹកទូអឺអឺប្រតិទិននឹងធ្វើដើម្បីឲ្យអាសានមុនម៉ោងធ្វើឲ្យអាសានមុនម៉ោងមុនម៉ោង15នាទីឬ10នាទីអញ្ចឹងអាសានយើងហូបបានចុះពេលស្រែបួស បើយើងថាមុនម៉ោងអញ្ចឹងគេអញ្ចឹងពេល44មុនម៉ោងដែរអញ្ចឹងអញ្ចឹងមិនមិនមិនអាសានហើយយើងចាំទៀតដែរទៅមានន័យថាអ្វីដែលខ្ញុំយល់សម្រាប់ប្រធាននៅកម្ពុជារបស់យើង ដែលចែកជូនដោយគណៈដឹកនាំឥស្លាមកម្ពុជាហ្នឹងគឺចំចំពេលវេលាណាចំចំពេលវេលាអ៊ីសាអល់ឡោះដោយសារយើងធ្លាប់ទៀងទាត់នៅពេលវេលាមួយចំនួន នៅក្នុងការសាឡាត់ធ្លាប់ទៀងទាត់ធ្លាប់សង្កេតណា យើងយើងនាំគ្នាសង្កេតខ្លះដែរពាក់ព័ន្ធទៅនឹងខែ ខ្លះឆ្នាំខ្លះអញ្ចឹងបង្ហាញឃើញថាវាអត់ខុសគ្នាប៉ុន្មានទេវាត្រឹមត្រូវណាអត់ខុសគ្នាប៉ុន្មានទេលើកឡើងតែកន្លះនាទី1នាទីណាបើនិយាយថាកន្លះនាទីអីចឹងទៅ1នាទី បន្តិចអីចឹងទៅអញ្ចឹងជាទូទៅគឺយើងអាចសរុបសេចក្តីថាភាគច្រើនអាឡាហ្គលបតិវ័នបើថាការវាតម្លៃការស្មានរបស់យើងភាគច្រើនគឺ ចំពេលវេលាអញ្ចឹងបើសិនជាផ្ដេកដួលទៅលើ ប្រតិទិនរបស់យើងជាគោលហើយមានន័យថាការអាហ្សានត្រឹមត្រូវចំពេលវេលាហើយអញ្ចឹងបានន័យថាការអាហ្សានហើយយើងមិនអាចហូបបានទៀតទេបងប្អូនខ្លះគាត់ច្រឡំណាយ៉ាអាហ្សានសុបូហើយគាត់អាហ្សានសុបូហើយយកទៅសម្បាយ៉ាងហើយគាត់ទៅម៉ាស្យិតយើងនិយាយនេះបច្ចុប្បន្ននេះម៉ាស្យិតគឺបិទហើយក៏ប៉ុន្តែកាលឆ្នាំកន្លងកន្លងទៅណានៅពេលដែលគាត់ទៅម៉ាស្យិត ហូបបាយហើយបាំងហើយយកទៅស្បាំងទៅមស្យិតទាញបរិយជក់ជក់បរិយតាមផ្លូវរហូតដល់មស្យិតបានចោលអាហ្នឹងយ៉ាងម៉េចមានន័យថាគេអាដានហើយឡាដល់បន្ទូសុបោះហើយគេចាំគ្នាសម្បះយ៉ាងដើម្បីជុំគ្នាទេមិនមែនចាំដល់បន្ទូទេចាំដើម្បីជុំគ្នាទេអញ្ចឹងគាត់ទៅគាត់ថាដល់សម្បះយ៉ាងចាំឈប់ចឹងតាមផ្លូវគាត់ជក់បរិយទៅហត់តមកចិត្តអាដានហើយយ៉ាអានឹងគឺជាកំហុសឆ្គងយ៉ា ហើយចំណុចនេះគឺយើងត្រូវតែជាយាមប្រុងប្រយ័ត្នយើងមិនត្រូវយកអ៊ីបារ៉ាត់របស់យើង ប្រឈមទៅនឹងការខូចប្រឈមទៅនឹងការវិនិច្ឆ័យនោះទេព្រោះមួយខែមានម្ដងខែរ៉មដនរបស់យើងហើយបួសមួយថ្ងៃមួយថ្ងៃហេវហត់អស់កម្លាំងចឹងទេមិនមែនដើម្បីសង្ស័យថាបាំងមុនមកទូបាំងហើយចារហូបទៅបាំងហើយដើរទៅសម្បោះយ៉ាងចារជក់បរិយទៅចាំដល់សម្បោះយ៉ាង ក្រោយពីអាដាន10នាទីក៏បានសម្បាយ៉ាងចាំចោលមិនចឹងទេអ៊ីបាដាតរបស់យើងយើងត្រូវរក្សា ការធ្វើបែបនេះទោះបីជាលក្ខណៈយោងទៅលើការអ៊ីទីហាតរបស់យើង ការតាក់វេរបស់យើងទៅលើការសង្ស័យអំពីវតូហ្វាជរហើយករណីសង្ស័យនៅហារុអីក៏ដោយក៏ប៉ុន្តែយើងមានការកាត់ដីមួយហៅថា ghalabatu dhann ប្រសិនបើអ្នកមិនបានទៀងទាត់ពេលវេលាទេចង់និយាយថា អារម្មណ៍ភាគច្រើន80 90%គឺចំពេលវេលាអញ្ចឹងយើងត្រូវតែប្រើករណីហ្នឹងហើយអញ្ចឹងសរុបសម្រាប់មក គឺមានន័យថាការហូបនៅពេលវក្តសុបុះកាលបើអ្នកអាដានបែងចំពេលវេលាហើយគឺយើងត្រូវបញ្ឈប់ត្រឹមគេអាដានមិនអាចបន្តទៀតបានទេណាលើកលែងតែ អ្នកអាដានអាដានមុនម៉ោងហើយករណីនេះគឺវាមិនអាចទៅរួចទេឬក៏កម្រណាស់អញ្ចឹងយើង តអាម៉ាល់នៅអ្វីដែលជាភាពត្រឹមត្រូវដែលអាចការពារនៅអ៊ីបារ៉ាត់របស់យើងបានយើងក៏អាម៉ាល់អាបាំងឲ្យហូបបានទៀតអានឹងវាអាចប្រឈមនឹងអ៊ីបារ៉ាត់របស់យើងទៅនឹងការខូចបុស្សរបស់យើងប្រឈមទៅនឹងការការខូចចឹងទេសេះរ៉ៃម៉ាឡោះគាត់ក៏បានបញ្ជាក់ដែរសេះហ៊ូសៃមីនក៏បានបញ្ជាក់ដែរដឹងវទូប្រយ័ត្នហ្នឹងមិនប្រកាសតាមអាដានទេប៉ុន្តែ ត្រូវមើលជាក់ស្ដែង ណាប្រសិនបើអាសានមួយចំនួនវាំងមុនវកទូអាហ្នឹងបើចាំយកទេមើលលើប្រយ័ត្នជាក់ស្ដែងទៅបើសិនបើអ្នកអាចមើលដឹងហើយបើសិនជាអត់ទេយកតាមគេអាសានទៅករណីទី2ប្រសិនបើអ្នកអាសានហ្នឹងត្រឹមត្រូវអាចជឿជាក់ថាចំពេលវេលា គឺត្រូវយកតាមការអាសានជាដាច់ខាតកាលបើវាំងហើយគឺត្រូវឈប់ការគេអាសានគឺត្រូវត្រូវឈប់ចាអានេះគឺជាអ្វីដែលខ្ញុំចង់បញ្ជាក់នៅក្នុង ចំណុចហ្នឹងអឺសេះសៃមីនរ៉ាហ៊ីម៉ុលឡោះក៏បានបញ្ជាក់រឿងកឌីមានជំនុំនេះផងដែរមានយុវជនម្នាក់តែអត់មានប្រពន្ធទេក៏សួរថាតើអាចគេស្មានដែរឬទេពាក់ព័ន្ធទៅនឹងអ្នកជីម៉ាក់ក្នុងករណីសង្ស័យឡើងប្រយ័ត្នហ្នឹងតើអាចគេស្ទៅនឹងការហូបដែរឬទេនៅក្នុងហាឌីសនៃនប៊ីសល្លោះអាឡៃសាឡាមបញ្ជាក់ក្នុងហាឌីសមួយថាអឺនៅពេលដែលឡើងប្រយ័ត្នហើយនៅដៃរបស់គាត់មាន ទឹកនៅនឹងដៃហ្នឹងឲ្យឲ្យផឹកទៅដើម្បីបញ្ចប់ការអារម្មណ៍ចង់ផឹករបស់គាត់ហ្នឹងបានន័យថាពេលគេវាំងឡើងហ្វាយ៉ាត់យើងនិយាយថាវាំងណាឡើងហ្វាយ៉ាត់ហើយមានទឹកដៃឡើងហ្វាយ៉ាត់ពងឲ្យលើកផឹកផឹកឲ្យហើយបើហើយទៅហើយទីទាំងមួយអញ្ចឹងអាចដែរឬទេគេស្តានឹងយីម៉ាបានថាកំពុងតែប្រតិបត្តិការហើយសាប់គេអាសានក៏ឡើងហ្វាយ៉ាត់ហើយសល់បន្តិចហ្នឹងបើហើយបើហើយ ដោយការផឹកនឹងបានដែរឬទេអញ្ចឹងជាក់ស្ដែងគឺសេះរ៉ៃម៉ោះឡោះក៏បានបញ្ជាក់ថាជាក់ស្ដែងការគៀសហ្នឹងគឺមិនត្រឹមត្រូវទេពីព្រោះនៅពេលដែលឡើងហ្វាយ៉ាត់ចាំបាច់ត្រូវតែបញ្ឈប់ហើយណាជាពិសេសអ្នកយីម៉ាហ្នឹងត្រូវតែត្រូវតែបញ្ឈប់ហើយហើយมันអាចបន្តទៀតបានឬទេខុសគ្នារវាងការហូបចុកនិងការយីម៉ាហ្នឹងដល់ថាការហូបចុកហ្នឹងគឺផឹកឬក៏ហូបហ្នឹងផ្ដល់កម្លាំងឲ្យ អ្នកដែលបួសតែផ្ទុយទៅវិញ ការជាម៉ាកហ្នឹងគឺអស់កម្លាំងវិញវាខុសគ្នាចឹងมันអាចគៀសជាមួយគ្នាបានទេណាมันអាចគៀសជាមួយគ្នាបានទេចឹងកុំយើងគៀសថាជាម៉ាកកំពុងតែបើយើងផឹកទឹកណាយើងនិយាយពីដើមពីខាងដើមថាផឹកទឹកឬក៏ហូបហ្នឹងពងផឹកតែផឹកទឹកមួយដបមួយកែវអឺអឺចឹងគេអាសានយើងបន្តបានចឹងណាមានហេតុទេបញ្ជាក់ចឹងគាត់សួរថាចុះបើយើងយីម៉ា ទៅពេលមុនហ្វាយតហ្នឹងសាប់ចិត្តចប់ហើយគេអាហ្សនយើងប្រហែលចប់បានដែរឬទេណាគាត់ថាគៀសទៅនឹងផឹកទឹកបានអត់ហាទីបញ្ជាក់ផងអញ្ចឹងសេសៃមានក៏បានបញ្ជាក់ថាมันអាចគៀសបានទេมันអាចប្រៀបធៀបបានទេវាខុសគ្នា មួយនឹងផ្ដល់ចូលក្នុងពោះផ្ដល់កម្លាំងមួយចេញមកអស់កម្លាំងអញ្ចឹងគៀសជាមួយគ្នាអត់បានទេហើយមួយទៀតវាជារឿងអឺការហូបផឹកហើយនឹងជាម៉ាក់នេះខុសគ្នាដែរ ដាច់បួសបើដាច់បួសដាច់ធម្មតាអត់កតអត់កាហ្វារ៉ាទេតែយីម៉ានេះដាច់ហើយកាហ្វារ៉ាទៀតវាខុសគ្នាអញ្ចឹងมันអាចទង្វើពីរហ្នឹងมันអាចគៀសចូលគ្នាបានទេអញ្ចឹងបានន័យថាអ្នកដែលកំពុងប្រតិបត្តិការយីម៉ាហ្នឹងបើសិនជាលឺគេអត់ទៅឈប់ភ្លាមទៅអត់អីតែបើសិនជាឈប់ហើយប្រមកហើយតាំងអារម្មណ៍ឈប់ហើយបើវាចេញហ្នឹងគេបានចេះខាងដើមថាបើវាចេញអីក្រោយហ្នឹងក៏អត់អីដែរដោយសារគាត់ព្យាយាមធ្វើនៅអ្វីដែលគេប្រើរួចហើយបើន័យថាបញ្ឈប់ ទៅតាមអ្វីដែលអល់តាឡាដែលអល់ឡោះតាឡាប្រើក្នុងអាយ៉ាត់អល់កុរអានហើយបើវាចេញមកក្រោយនេះគឺអត់អីទេឲ្យតែឈប់តែបើសិនជានៅបន្តគឺបួនខូចហើយវាយប់តតែកដោវាយប់តតែកហ្វារ៉ារោពីណីចាហើយគាត់ថាมันអាចចំណុចមួយទៀតគឺការអនុញ្ញាតឲ្យផឹកទឹកហ្នឹងគឺខុសពី khilaf al asl ការអនុញ្ញាតឲ្យផឹកទឹក khilaf ខុសពី asal asal គឺគេហាមប៉ុន្តែការអនុញ្ញាតវាជាលក្ខណៈពិសេស អញ្ចឹងកាលណាបើខុសពីអាសាលដើមអញ្ចឹងมันអាចយកទៅអ្វីទៅគៀសទៅនឹងអ្វីដែលខុសពីអាសាលបានទេនៅចំណុចមួយទៀតហើយមួយទៀតគឺគាត់បញ្ជាក់ថារបមាយកូនបកោហ៊ូហ្វីលជីម៉ាអតវ៉ាលូមិនឈុរប៊ីហ៊ីអាចថាផឹកទឹកមួយម៉ាត់ពីរម៉ាត់អស់ហើយមួយផ្លែតែ ការប្រតិបត្តិការបន្តក្នុងការជីវៈហ្នឹងអាចយូរប្រើពេលយូរទៀតណានិយាយថាចិត្តចិត្តអាចអាចយូរអញ្ចឹងវាខុសគ្នាចាខុសគ្នា មិនអាចគេគ្នាបានទេហុកុំនឹងដាច់ដោយឡែកពីគ្នាចាចំណុចមួយទៀតគឺនៅក្នុងហាឌីសនេះគឺយើងដឹងហើយថាបញ្ជាក់អំពីការលើកឡើងចំចំពាក់ព័ន្ធទៅនឹងការខ្មាស់អៀនទៅដោយក៏អ៊ីស្លាមតម្រូវឲ្យមានការលើកឡើងចំចំផងដែរអញ្ចឹងទេអឺប្រសិនបើមានការចាំបាច់ពាក់ព័ន្ធទៅនឹងហុកុំគឺយើងអត់ត្រូវខ្មាស់ទេនិយាយឲ្យចំចំអញ្ចឹងដើម្បីឲ្យយើងបានដឹងបានយល់ណា តែប៉ុន្តែនៅក្នុងអតីតសកខ្មែរយើងគេថានិយាយពាក់ព័ន្ធនឹងចំចំពេកគេថាយើងនឹងនិយាយផ្ដេសផ្ដាសនិយាយនៅអសិលធម៌ដែរប៉ុន្តែវា ពាក់ព័ន្ធទៅនឹងហុកុំគឺមិនអញ្ចឹងទេប្រសិនបើមិនច្បាស់គឺយើងមិនដឹងអញ្ចឹងយើងត្រូវតែនិយាយឲ្យបានឲ្យបានច្បាស់អឺគាត់បានបញ្ជាក់ផងដែរថា Harus បួសអ្នកដែលស្ត្រីដែលមានរដូវពេលដែលជ្រះហើយមុននឹងមួយទឹកណាគៀទៅលើជំនប់ចឹងដែរ ចឹងឧទាហរណ៍ថាស្ត្រីមានរដូវគាត់អស់ពេលពាក់កណ្ដាលយប់អស់ពាក់កណ្ដាលយប់គាត់ឡើងហូបបាយអត់ទាន់មុជទឹកទេចឹងហូបបាយបួសធម្មតានេតបួសហូបបាយធម្មតាចាំគេអត់ដល់ហើយណារៀបចំហើយចាំមុជទឹកហើយសម្បោះយ៉ាងចឹងគេស្នឹងយប់ចឹងលក្ខណៈហ្នឹងស្ត្រីដែលមានរដូវអស់រដូវពីយប់អាចហូបបាយបួសនេតបួសបានចាំមុជទឹកនៅពេលសម្បោះយ៉ាងសុវោះយ៉ាបានដូចគ្នា ចឹងអ្វីដែលបានបញ្ជាក់នៅក្នុង hadith នេះគឺពាក់ព័ន្ធទាំងការបួសសុណាត់និងបួសហ្វារឌូអត់មានខុសផ្លែកគ្នាទេណាហើយនៅក្នុងរាវយ៉ាត់អ៊ីម៉ាមមូស្លីមអឺរាវយ៉ាត់អ៊ីម៉ាមមូស្លីមបានបញ្ជាក់ថាវ៉ាឡាយ៉ាក់ឌីអត់មានចាំបាច់កតអីទេចឹងមានន័យថាបួសនឹងសះត្រង់ត្រូវបរិបូរសម្ពូណាបានគ្រប់គ្រាន់ហើយអត់មានប៉ះពាល់អីដល់ការបួសទេចឹងទេអ្នកដែលអ្នកដែលមានយុណប់អាច ហូបបាយបួសអាចរៀនបួសបានចាំមួយទឹកពេលចង់សម្បាយ៉ាងសុបោះក្រោយពេលអាសានរួចណាមានថាយើងបួសចាប់ពីមុនពេលអាសានពេលអាសានយើងបួសហើយបួសអាសានហើយ5នាទីយើងងូតទឹកដើម្បីសម្បាយ៉ាងសុបោះណាអាចបានអញ្ចឹងអ្នកដែលមានជំនប់អាចហូបបាយបួសបានអាចនៅបួសបានហើយបួសបានហើយចាំមួយទឹកពេលសម្បាយ៉ាងសុបោះពេលអាសានរួច ក៏ដូចគ្នានេះដែរអ្នកដែលមានស្ត្រីដែលមានរដូវហើយអស់រដូវពីយប់អស់រដូវពីពាក់កណ្ដាលយប់ណាអញ្ចឹងឬក៏អស់រដូវមុនមុនអាហ្សានស៊ូបូអស់រដូវមុនអាហ្សានស៊ូបូអញ្ចឹងគាត់អាចនៀតបួសហូបបាយបួសនៀតបួសបានណាហើយចាំមួយទឹកក្រោយពេលអាហ្សានបានដូចគ្នាបួសរបស់គាត់សះដូចគ្នាយ៉ាពីហ្នឹងដូចគ្នាណាយ៉ាអញ្ចឹងថ្ងៃនេះសូមចប់ប៉ុណ្ណេះអឺសង្ឃឹមថាអ្វីដែលយើងលើកឡើងនេះ ជាជំនួយនិងផ្ដល់ផលប្រយោជន៍ដល់បងប្អូនឥស្លាមរបស់យើងជាពិសេសក្នុងខែរ៉ាម៉ាឌននេះទាំងអស់គ្នាអ៊ីនសាអល់ឡោះ هذا وبالله التوفيق والهداية والسلام عليكم ورحمة الله وبركاته